គុណចិត្តរិទ្ធល្អសាសពទាំងអស់ពូកងវែងឆ្លងពូនឹងសមរម្យរាល់ពេល អូននៅទីណាឬតែចា mim. Hum. Oh.